ផឹកស៊ីជុំគ្នាខ្ចីម៉ូតូទៅទិញសាច់ក្លែមបាត់ឈឹង3ថ្ងៃក្រោយទៅចាប់បានមកវិញ។ ស្លា Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកយុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានក្របួចយកមកវិញ បន្ទាប់ពីខ្ចីម៉ូតូគេហើយស៊ីដាច់3ថ្ងៃរួចមកយោងតាមការអះអាង ពីនាយកផ្នែកព្រមត្តនបានបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2023វេលាម៉ោង21:30នាទី នៅចំណ ចំណុចក្រុមទី22ភូមិវត្តតាមឹមឃុំអូដំបង1ស្រុកសង្កែខេត្តបាត់ដំបង ដែលជាករណីរំលោភលើទំនុកចិត្តបង្កដោយជនសង្ស័យឈ្មោះសាំលេងហោហៅហ៊ីងភេទប្រុសអាយុ23ឆ្នាំមានទីលំនៅ ក្រុមទី4ភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូមួយគ្រឿងម៉ាក់ Honda Trim ពណ៌ខ្មៅស៊េរីឆ្នាំ2007ពាក់ស្លាកលេខបាត់ដំបង 1D 6 6154របស់ ជនរងគ្រោះឈ្មោះ រិទ្ធសុខិនភេទប្រុសអាយុ54ឆ្នាំ មានទីលំនៅក្រុមទី21ភូមិវត្តមឹមឃុំអូដំបង1ស្រុកសង្កែខេត្តបាត់ដំបងដោយជនសង្ស័យបានខ្ចីម៉ូតូដើម្បីទៅទិញគ្រឿងក្លែម បន្ថែម ហើយក៏បានជិះយកទៅបាត់ខណៈពួកគេកំពុងផឹកស៊ីជុំគ្នា ក្រោយពេលទទួលបណ្ដឹងរួចកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លអន្លង់វិលបានចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបខុតខ្លួនជនសង្ស័យឈ្មោះសាំលេងហោហៅហេងបាន នៅថ្ងៃ ទី7ខែឧសភា ឆ្នាំ2023វេលាម៉ោង7:30នាទីព្រឹក នៅចំណុចផ្ទះរបស់ជនសង្ស័យនឹងបានដកហូតម៉ូតូ ភិនភាកខាងលើ បានចំនួន1គ្រឿងករណីនេះ